រឿងតាក់ទងនឹងក្រុម Manchester United មុនគេណាបាទដែលយប់មិញនេះគឺលេងចាញ់ក្រុម Wolverhampton 1-0ហើយអ្វីដែលយើងចាប់អារម្មណ៍គឺនេះគឺជាការចាញ់ជាលើកដំបូងក្រោមការដឹកនាំរបស់លោក Ralph Rangnick បាទការចាញ់លើកដំបូងរបស់ Ralph Rangnick ប៉ុន្តែការចាញ់នេះមិនទាន់ធ្វើអីឲ្យ Man U ធ្លាក់ចំណាត់ថ្នាក់អីគួរឲ្យកត់សម្គាល់ទេបាទគឺនៅ ចំណាត់ថ្នាក់លេខប្រមាណចេះមើល បាទចំណាត់ថ្នាក់នឹងដូចជានៅមិនតន់តាឆ្ងាយទេណាបាទនៅលេខ7លេខ6នឹងដដែលទេក៏ប៉ុន្តែចាប់អារម្មណ៍ទៅលើការដាក់ប្រព័ន្ធលេងរបស់លោក Rafrenic គឺมันមានការផ្លាស់ប្ដូរការពីលេងស្មើម៉ាត់មុននោះទេ បាទគឺគាត់ដាក់ដកដែលបាទសម្រាប់ទំនងលេងប្រព័ន្ធលេងបាទការពីស្មើមួយយូកសក៏ដាក់ប្រព័ន្ធហ្នឹងហើយលេងជាមួយនឹងក្រុម Volver ក៏ដាក់ប្រព័ន្ធហ្នឹងបាទឈ្នះ Burnley នៅក្នុង Premier League អត់ដាក់ប្រព័ន្ធហ្នឹងទេឈ្នះ3-1ហ្នឹងគឺអត់ដាក់ប្រព័ន្ធហ្នឹងទេ អេឈ្នះប៊ឺនលីក៏10,000នឹងដែរបាទឈ្នះប៊ឺនលី31 10,000នឹងដែរណាបាទឈ្នះប៊ឺនលី31 10,000នឹងដែរបានមកដាក់ប្រព័ន្ធនឹងបន្តទៀតបាទជាមួយនឹងក្រុម Volver ចាញ់មកដល់បាទយប់មិញនេះគឺប្រព័ន្ធលេង4222របស់លោក Ravnic នេះគឺ មាន De Gea មាន Van Bissaka Phil Jones ដោយឡែកគឺការចាប់អារម្មណ៍ខ្លាំងជាងគេ ទៅលើវត្តមាន សារជាថ្មីម្ដងទៀតរបស់ខ្សែការពារអង់គ្លេស Phil Jones ដែល ការចូលលេងសាជាថ្មីរបស់គាត់នេះគឺជាសញ្ញាមួយវាវិជ្ជមានផងអវិជ្ជមានផងហើយក៏ទទួលបានការសរសើរខ្លះដែរពីអ្នកវិភាគបាល់ទាត់មួយចំនួនជាពិសេស Rio Ferdinand ដែលជាអតីតកីឡាកររបស់ Man U ពីមុនហ្នឹងគាត់បានលើកសរសើរពី Phil Jones ការលេងយប់មិញគាត់លេងបានល្អហើយបាទបាទការលេងបានល្អហើយការដាក់ Phil Jones ចូលលេងនេះក៏អាចបាទអាចនិយាយបានថា ជាការធ្វើតេស្តសាកល្បងសមត្ថភាពរបស់គាត់សារជាថ្មីម្ដងទៀតក្រោមការដឹកនាំរបស់លោក Ralph Renick ដោយ Ravnik បាននិយាយអញ្ចឹងគាត់ថាកីឡាករណាក៏ដោយបាទគឺនឹងអាចមានឱកាសចូលលេងបានក្រោមការដឹកនាំរបស់គាត់បើសិនជាកីឡាកររូបនោះបាទបង្ហាញទម្រង់ល្អគឺពួកគេនឹងបានលេងបាទមិនចាំបាច់ពិបាកនៅក្នុងការសួរឬក៏ចង់ចាក់ចេញទៅណាទេបាទហើយការដាក់ field zone នៅលេងនេះទៀតសោតបាទខ្ញុំមើលឃើញនៅស្ថានភាពមួយទៀតគឺតាក់ទងទៅនឹងការដោះដូរខែមករានេះអញ្ចឹងវាផ្លូវ2ទី1បើសិនជាលោក Rafinha ដាក់ field zone តេស្តមើលសមត្ថភាព វាស្រប គ្នាជាមួយនឹងការដែលគាត់បង្ហាញឡង់សេកីឡាករ Phil Jones នេះឲ្យក្លឹបផ្សេងផ្សេងចង់ចាប់អារម្មណ៍ចង់ទិញនៅខែមករានេះតែម្ដងតែពីមុនមានក្លឹប West Ham មានក្លឹបអីលឺសូតែចង់បានអីអញ្ចឹងទៅហើយក្លឹបនេះអ្នកមានថ្មីញូកាសលនេះក៏អាចនឹងទិញយក Phil Jones ដែរពីព្រោះញូកាសលដូចយើងឃើញ ថា ដូចជាមាន ការតាក់ទងមួយខ្សែការពារអ៊ុំទីទីរបស់បាសេប៉ុន្តែអ៊ុំទីទីនឹងដូចជាអត់ចង់ចេញទេបាសេចង់លក់តែអ៊ុំទីទីគាត់មិនចង់ចេញ ហើយនឹងតាក់ទងខ្សែការពារ Holland Sven Botman របស់ Lille តែឥឡូវហ្នឹងដូចជាចរចាទៅអត់ត្រូវរើគ្នាទៀតអញ្ចឹងការដាក់ឲ្យ Phil Jones លេងនេះគឺជាការឡង់សេកីឡាករបាទបានផ្សាយពាណិជ្ជកម្មកីឡាកររបស់ខ្លួនបើតើបើសិនជាអត់ឲ្យគាត់លេងមិនដឹងថាគាត់ល្អមិនក៏ខានឃើញលេងយូរហើយអញ្ចឹងកីឡាករតែអសកម្មគេមិនសូវចង់បានទេបាទអញ្ចឹងឲ្យគាត់ឃើញសកម្មភាពខ្លះដូចជាយើងបង្ហាញផលិតផលរបស់យើងអញ្ចឹងណាខ្ញុំមានខ្សែការពារមួយនេះលេងល្អគួរសមដែរណា បាទអញ្ចឹងអាចទិញបាននៅខែមករានេះ1 2 3 4អញ្ចឹងទៅបាទហ្នឹងហើយនេះជាខ្ញុំមើលឃើញរូបភាពហ្នឹងអញ្ចឹង Phil Jones មិនថាគាត់លេងអន់យ៉ាងម៉េចយើងឃើញចូលទៅលេងល្អទៀតបាទគាត់ថាតម្រងលេងរបស់ Man U វាអត់ល្អទេបាទតែគាត់ថាកីឡាករមួយចំនួនល្អ Phil Jones អត់បញ្ហាទេយ៉ាងម៉េចគឺគាត់លេងល្អហើយប៉ុន្តែបញ្ហាទៅលើសាកាពីស្ដាំវ៉ាន់ប៊ីសាកាណា វ៉ាន់ប៊ីសាកាដែលយើងឃើញថាលេងមិនសូវបានល្អយប់មិញនេះហើយទទួលបានការរិះគន់ជាច្រើនពី អ្នកគ្រប់គ្រងរបស់ខ្លួនរបស់មេនយូផ្ទាល់វ៉ាន់ប៊ីសាកាអត់ច្បាស់ជប៉ុនគឺគាត់លេងអត់សូវច្បាស់បាល់គាត់រត់បានតែរត់លឿនទេប៉ុន្តែបាល់កាត់បាល់អីហ្នឹងពីមុនចូលមកដំបូងដំបូងពីក្រុមក្រុមមេនយូកាត់ល្អតែក្រោយមកគាត់លេងបាល់កាត់បាល់ cross ចូលបាល់អីគាត់អត់សូវប្រកែនឹងយ៉ាងម៉េចទៅនេះគឺជាបញ្ហារបស់មេនយូហើយខ្ញុំគិតថាលោក រដ្ឋនេះក៏ដាក់ដូរទៅដូរមករត់ទេទៅរត់ទេមកដើម្បីចង់សាកមើលកីឡាករទាំងអស់យើងឃើញ Phil Jones ខានលេងចង់2ឆ្នាំហើយគាត់នៅតែទាញយកមកឲ្យលេងបានថាអ្នកណាក៏មានឱកាសលេងដែរបាទអញ្ចឹងក្នុងអំឡុងពេលនេះគឺគាត់ពង្រាវហើយពង្រាវពងចម្រោះចម្រាញ់មើលរកនៅធនធានកីឡាករដែលគាត់ចង់បានហើយបាទក្នុងក្រុមមេនយូខ្ញុំគិតថាអញ្ចឹងបាទពួកគាត់ដោយការសន្យាពួកគាត់មានអ្នកណាក៏ក៏អាចចូលលេងបានដែរ សំខាន់គឺគាត់មើលសិនមកមើលសិនហើយក្នុងអំឡុងពេលមើលហ្នឹងវាអាចខុសខ្លាយខ្លះខ្ញុំតាមមើលទៅវាមិនត្រូវទាំងអស់ទេហ្នឹងហើយបាទក្នុងអំឡុងពេលគាត់តេសហ្នឹងវាមានវាមានអសកម្មមានអីខ្លះមានបញ្ហាកើតឡើងខ្លះនៅខាងក្នុងហ្នឹងហើយបាទអញ្ចឹងអឺដូច Phil Jones ដូច Dalot ដូច Van Bissaka Alex Telles ដែលមិនសូវបានលេង Van de Beek អីតែ Van de Beek ខ្ញុំខ្ញុំខ្ញុំឃើញថាភាគច្រើនអត់បានលេងតែរហូតបាទម្សិលមិញហ្នឹងក៏អត់បានលេងទៀតដែរ បាទក្រុមការដឹកនាំរបស់សូកជាក៏មិនសូវបានលេងក្រុមការដឹកនាំរបស់រ៉ាហ្វនីក៏មិនសូវបានលេងវ៉ាន់ដប៊ីកសូជាងគេបាទមិនដឹងយ៉ាងម៉េចដែរគីឡូនៅក្នុងតម្រងលេងរបស់គាត់ហើយនឹងរបៀបលេងរបស់គាត់វាអត់វាអត់ស៊ីនឹងអាអា style លេងរបស់លោកគ្រូវឹករ៉ាហ្វនីកនិងអូលេទាំងពីរនាក់มันអាចទាក់ទាញនឹងចំណាប់អារម្មណ៍គ្រូបានណាបាទស្គេផ្សេងផ្សេងគេបានលេងហើយតែលីនកាក៏អត់សូវបានលេងណាក្រោមការដឹកនាំរបស់រ៉ាហ្វនីកលីនកាក៏អត់បានលេងដែរហើយ មានឈ្មោះបំរុងយុគមិញហ្នឹងមានឈ្មោះបំរុងតែអត់ដូចូលទេដូចូលប្រុយណូហ្វិនដេសបាទមួយរូបហើយដូចូលយុគមិញដូចជាពី3រូបហ្នឹងគឺមានប្រុយណូមានអង់តូនីម៉ាឡិនកាអេឡាន់កាយុវជនជាតិស៊ុយអែតហើយនឹងម៉ាកូសរ៉ាស្វតណាដែលអត់ប្រើប្រាស់មានដាឡូតមានវ៉ាន់ដេប៊ីកមានប្រុយណូមានលីនកាតមានហ្វ្រេតមានអាលិចតេលេសអត់ប្រើប្រាស់ទេបាទឡាកូបំរុងហើយ កីឡាករប្រយុទ្ធយុគមិញនេះគឺកាវ៉ានីនិងរ៉ូណាល់ដូ ចាប់ដៃគូប្រយុទ្ធ Greenwood ជាមួយ Sancho ជំនួយពីក្រោយហើយនឹង McTominay និង Matic បំរើការពារទាំងពីរនាក់ហ្នឹងហើយហើយខ្សែការពារឆ្វេង Luke Shaw Varane កដាលមួយ Jones ហើយនឹង Van Bissaka អញ្ចឹងប្លែកទៅ Jones បន្តិចទេប៉ុន្តែអ្វីអ្វីដែលខ្ញុំមើលឃើញនេះគឺថាជាការបាទជាការតេស្តសមត្ថភាពកីឡាករមួយមួយម្ដងមួយម្ដងតែគាត់ថា Van de Beek don't see managers បាទ Van de Beek don't see មិនអត់ឃើញគ្រូអ្នកគ្រប់គ្រង បាទអញ្ចឹងចាំមើលខែមករានេះអញ្ចឹងកីឡាករមួយចំនួនដែល តែវ៉ាន់ប៊ីកហ្នឹងលោករ៉ាស់នេះក៏ចុចឈ្មោះលក់ចេញហ្មងតាមពីគាត់មកដល់គាត់ចុចឈ្មោះវ៉ាន់ប៊ីកលក់ចេញដែរណាគាត់ចុចឈ្មោះវ៉ាន់ប៊ីកលក់ចេញដែរមានវ៉ាន់ប៊ីកមានលីនហ្គាតមានអឺអង្គនីម៉ាត់ឆលបាទអង្គនីម៉ាត់ឆលប្រហែលជាទៅសេវីឡាហើយអង្គនីម៉ាត់ឆលភាគរយច្រើននឹងទៅសេវីឡា តាមតាមខ្ញុំមើលហើយពួកគាត់ចរចាដូចត្រូវរើគ្នាខ្លះហើយមួយសេវីឡាហ្នឹងបាទហើយ Fred បាទ Fred អត់បានចូលលេងទេ Fred យមិញអង្គុយអង្គុយមើលក្រៅឯងយើងឃើញ Fred ក៏ប្រហែលប្រកួតចុងក្រោយនេះអត់សូវបានលេងទេបាទអញ្ចឹងការប្រែប្រួលនេះគឺវាខុសគ្នាជាមួយការដឹកនាំរបស់អូលេអញ្ចឹងប្រហែលជាទុកឱកាសឲ្យគាត់បន្តិចទៅគាត់ទំចាញ់មកប្រកួតទេក្រុមការដឹកនាំរបស់គាត់ណាបាទទុកឱកាសបន្តិចទៅគាត់ពងចម្រាញ់ចម្រោះកីឡាករដូចខ្ញុំនិយាយអញ្ចឹងខ្ញុំមើលឃើញអញ្ចឹងអ្នកខ្លះគេរិះគន់ទៅលើរ៉ូណាល់ដូថាការមកដល់របស់រ៉ូណាល់ដូធ្វើឲ្យគ្រូខ្លះធ្វើឲ្យ កីឡាករខ្លះមានសម្ពាធទៅវិញទេ បាទដូចជា Bruno Fernandes ជាដើមយកមិញលេងអត់ល្អទេបាទ Bruno អត់លេងអត់ល្អដូចរដូវកាលមុនទេចូលមកក៏គ្មាន big impact អីទៅលើ ការលេងរបស់ក្លឹបដែរយ៉ាងមិញនេះទាំង Ronaldo ក៏ដោយបាទបានតែរត់ឆ្វេងឆ្វាយហ្នឹងតែមិនមែនអត់ឱកាសទេមានប៉ុន្តែ បាល់សាច់បាល់យើងឃើញ ball possession អីហ្នឹងគឺក្រុមក្រុម Man U ល្អក្រុម Wolverhampton ល្អជាងផងជាក់ស្ដែងបាទមើលឃើញក្រុម Wolverhampton ល្អជាងផង នេះបើយើងមើលពី stat stat statistic ហ្នឹងគឺស្ថិតិហ្នឹងគឺការសុទ្ធចំគោលដៅបាទ Volver 6ដង Man U បាទ2ដងទេណាហើយសុទ្ធខគោលដៅ Volver 9ដង Man U 5ដងបាទហើយអឺការគ្រប់គ្រងបាល់បាទ Man U 51 Volver 49ខុសគ្នាតែ2%ទេបាទបាល់ជ្រុងណា Volver ច្រើនជាងវិញ8 3ណា offside offside នឹង8ដង9ដងប្រហែលគ្នា បាទអញ្ចឹងស្ថិតិនេះមើលទៅ Volver menu ទៅវិញបាទអញ្ចឹងបើសិនបើសិនជាស្ថិតិ Volver menu បានថា Volver លេងល្អជាង menu ទម្រង់របស់ Volver លេងល្អជាងទម្រង់របស់ menu បាទបញ្ហាគឺពិបាកនៅក្នុងការអត្ថាធិប្បាយមែនទែនបាទពីព្រោះយើងឃើញទម្រង់4222របស់លោក Raranic នេះគឺគាត់ទៅ apply ចូលក្នុងក្រុម menu ហើយជាទម្រង់មួយដែល ដែលខ្ញុំគិតថា Man U មិនដែលកីឡាករ Man U អត់ដែលលេងពីមុនវាពិបាកបន្តិចវាអាចផ្លែកនឹងទម្រង់នឹងខ្លះហើយវាអាចនឹងដល់ពេលដែលគ្រូគាត់ប្រោតទេកីឡាករអញ្ចឹងទៅវាមានហេតុផលជាច្រើនណាបាទសួរថា Man U មិនបានលេងធ្លាក់អាហ្នឹងខ្ញុំក៏វិភាគតាមការវិភាគរបស់ខ្ញុំទេហើយយើងមើលឃើញការដឹកនាំរបស់ Raroni ក៏មិនទាន់ថាល្អជាងកំណត់ត្រារបស់ Solskjaer ឲ្យដែរព្រោះគាត់ទៅប្រមាណប្រកួតនេះទេយើងមិនទាន់អាចវាយតម្លៃគាត់បានទេបាទ ជាក់ស្ដែងយើងមើលឃើញថារាល់ការដឹកនាំរបស់រដ្ឋនេះគាត់ដាក់កីឡាករវិលទៅវិលមកបាទគាត់អត់មានដាក់កីឡាករណាទៀងទាត់ទេគឺគាត់រោតទេវិលទៅវិលមកដើម្បីស្វែងរកនៅ អ្នកណាដែលច្បាស់លាស់សម្រាប់គាត់សិនហើយមិនត្រឹមតែប៉ុណ្ណោះរ៉ាហ្វនីកក៏មានចេតនានៅក្នុងការនាំចូលកីឡាករមួយចំនួនមកផងដែរនៅក្នុងរដូវកាលរដូវត្រជាក់ខាងមុខនេះខែមករាខាងមុខនេះ ដូចខាងនេះខែមករាចូលចូលទីផ្សារពងបើកទ្វារហ្នឹងបាទខាងមុខអីទៀតនឹងឥឡូវហ្នឹងឥឡូវចង់ភ្លេចរឿងខាងមុខចូលឆ្នាំ2022បាន3 4ថ្ងៃហើយអញ្ចឹងអឺគោលដៅរបស់រោគ Ravenic យើងឃើញថាខ្សែប្រយុទ្ធកាវ៉ានីដែលចង់ចេញហ្នឹងគាត់បានលួងលោមកាវ៉ានី ថាកុំតន់ចេញតាមពិតកាវ៉ានីនេះតាក់ទងចេញទៅបាសេឡូណានៅខែមករាហ្នឹងប៉ុន្តែលោករ៉ាវនីគាត់ថាបើសិនជាអាចទេសូមកុំតន់ចេញទៅណានៅនឹងសិនទៅ បាទនៅនឹងសិនទៅនឹងជួយក្លឹបជួយនឹងសិនទៅកាវ៉ានីណាតែប្រហែលជាមើលទៅលួងត្រូវកាវ៉ានីដូចជាបដូរចិត្តគាត់លេងចង់ចេញពី ក្រុមមែនយូវិញនៅខែមករានេះប៉ុន្តែរ៉ាវ៉ានីក៏នៅតែរកខ្សែបំរើកណ្ដាលដែលក្នុងនោះយើងឃើញមានចុចឈ្មោះអាម៉ាឌូហៃដារ៉ារបស់ក្លឹប Leipzig ដែលគេហៅថាជាកីឡាករដែលគាត់បណ្ដុះបណ្ដាលមកនៅ Leipzig ហើយថ្មីថ្មីនេះគឺរបាយការណ៍ពីអាឡម៉ង់មកហ្នឹងគឺក៏ ឃើញថា Man U ចាប់អារម្មណ៍ខ្សែបំរើរបស់ក្រុមអឺ Monchen Glabach បាទខ្សែបំរើអន្តរជាតិ Swiss គឺកីឡាករអឺ Denis Zakaria បាទ Denis Zakaria ដែលជាខ្សែបំរើអឺលេងឲ្យ Swiss ការពី Euro ណាថ្មីថ្មីទៅកន្លងទៅថ្មីថ្មីនេះ Denis Zakaria នេះគាត់អឺនឹងផុតកិច្ចសន្យាជាមួយនឹង Monchen Glabach នៅរដូវកាលក្រោយបាទហើយ Monchen Glabach នឹងមិនបន្ត មិនមិនបន្តទេគាត់បដិសេធក្នុងការបន្តកិច្ចសន្យាលេងបន្ថែមជាមួយនឹងមុនជាងកាឡាបាច់ហើយក្លឹបដែលកំពុងចាប់អារម្មណ៍ដេនីសាការីយ៉ានេះមានក្លឹបច្រើនហើយធំធំទៀតចុងក្រោយនេះគឺ Man U មួយដែលចូលរួមនឹងគឺមាន Bayern មាន Juventus ហើយមានដូចជា Real ផងបាទហើយចុងក្រោយនេះគឺ Man U បានចូលខ្លួនមកដែរពីព្រោះដឹងថា Denis Zakaria បានបដិសេធនៅក្នុងការបន្តកិច្ចសន្យាថ្មីបន្ថែមជាមួយនឹងក្លឹប Borussia Mönchengladbach ហើយបាទ អញ្ចឹងលោក Ravnik គាត់នៅតែបន្តស្វែងរកកីឡាករបន្ថែម គឺបំរើ ប្រយុទ្ធដូចគាត់រៀងដកឃ្លៀនបន្តិចមិនមែនថាគាត់មិនរោទេគាត់រៀងដកឃ្លៀនបន្តិចពីព្រោះនៅមាន Ronaldo មាន Martial មានសំទោសមាន Ronaldo មាន Rashford មាន Cavani ហើយនៅមាន Greenwood ហើយនៅមាន Elanga Anthony Elanga យុវជនសុយអែតឡើយដូច្នេះគាត់ រំពឹងទៅលើប្រមាណនេះហ្នឹងគាត់មិនប្រហែលជាមិនទិញចូលក្នុងខែមករានេះទេ តែខ្សែបំរើ កណ្ដាលបាទ menu ប្រហែលជាទិញចូលណានៅខែមករានេះអាចខ្ញុំគិតថា menu អាចយកបាន2នាក់អីបាទខ្ញុំគិតថាអញ្ចឹងអាចបាន2នាក់ខ្ទង់2នាក់មិនដឹងកីឡាករណាខ្លះទេតែអឺកីឡាករសម្រាប់ Olympic អាមដូហៃតារ៉ាតំណងជាអាចមកតែ Denis Zakaria មិនដឹងទេពីព្រោះក្លឹបធំធំចោលរើមច្រើនពេកតែសម្រាប់ សម្រាប់កីឡាករអាម៉ាឌូហៃដារ៉ាគឺអត់មានក្លឹបណាក្រៅពីមែនញូចែជើទេនៅពេលបច្ចុប្បន្ននេះបាទជាជាតិគាត់ថាមែនញូមិនទាន់មានតម្រងលេខច្បាស់លាស់នៅនៅឡើយថ្លៃហ្នឹងថ្លៃហ្នឹងដែលខ្ញុំនិយាយមិញហ្នឹងគឺថាពងរាវពងរាវលោកលោករ៉ាហ្វនិកមកគាត់ដាក់ប្រព័ន្ធ4222ហ្នឹងរបស់របស់គាត់ដែលគាត់បាន apply ប្រព័ន្ធនេះជោគជ័យនៅក្នុងក្រុមលីបស៊ីកន្លងទៅបាទហើយដល់ Glide Menu មិនដែលលេងប្រព័ន្ធតម្រងនឹងពីមុនមកទេបាទអញ្ចឹង អាតម្រងលេងជាក់លាក់ហ្នឹងគឺអត់តន់រកឃើញនៅឡើយទេបាទកីឡាករដែលលេងជាក់លាក់ក៏មិនតន់រកឃើញនៅឡើយភាគរយគួរដែរមានអ្នកលេងជាក់លាក់មានតែរ៉ូណាល់ដូមានតែដេហ្គាហើយមានវ៉ារ៉ាន់ឬក៏ម៉ាកៃអឺបាទដែលភាគច្រើនគឺបានលេងជម្រើស11នេះខ្សែការពារស្ដាំឆ្វេងនៅថ្លឹងថ្លែងនៅឡើយបំរើកណ្ដាលមកថមីណៃហ្វ្រេតជាមួយនឹងអឺអឺកីឡាករម៉ាទិកអីនៅតែស្លឹងថ្លៃនៅឡើយបើគាត់មិនតន់ច្បាស់នៅឡើយទេបាទសម្រាប់ការដឹកនាំរបស់រ៉ារ៉េនិកនេះអញ្ចឹង ការស្វែងរកទម្រង់លេងហ្នឹងគឺពេលហ្នឹងហើយគឺពិបាកណាស់បាទពិបាកមែនទែនអ្នកគ្រប់គ្រងអាចថាអត់ធ្មត់បន្តិចសិនក៏បានដែរពីព្រោះការមកនេះគឺការ change បាទការ change ក្រុមមួយឲ្យទៅរកភាពល្អប្រសើរតាមការតាមការចម្រាញ់កីឡាករឬក៏ទម្រង់លេងបាទអញ្ចឹងគាត់ត្រូវស៊ីពេលខ្លះហើយ បាទហើយដល់ពេលយើងធ្វើតេស្តហ្នឹងវាមានខុសមានត្រូវហើយយល់ទេបាទមានខុសមានត្រូវហើយមិនមែនចូលមកវាចាប់ចំកណ្ដងដោយយើងលេងភ្លេងអញ្ចឹងណាបាទ scope ស្គរផ្សេងទៅអាអុកកដងអុកនេះផ្សេងទៅអាហ្គីតាសាំហ្គីតាបាសហ្គីតាអីនោះផ្សេងទៅហើយបានគេតេះតេះតេះទៅគេចម្បាច់ភ្លេងចូលគ្នាវាហើយមុនដំបូងឃើញគេលេងភ្លេងគេសោមភ្លេងទេបាទសោមសោមសោមសោមសោមសិនអញ្ចឹងទៅបានវាចូលសាច់ភ្លេងទៅស្ដាប់ព្រោះណាមែនញូក្នុងអំឡុងពេលនេះគឺពងសោមភ្លេងអញ្ចឹងហ្នឹងហើយពងសោមដើម្បីឲ្យភ្លេងហ្នឹងវារត់ចូលគ្នាឧបករណ៍ទាំងអស់វារត់ចូលគ្នាតែមួយបាទជាបញ្ហារបស់មែនញូកន្លែងហ្នឹងដែលខ្ញុំមើលឃើញបាទ មិនមែនតែខ្ញុំមើលឃើញទេគឺអ្នកអ្នកវិភាគអ្នកអ្នកអ្នកវិភាគនៅក្នុងស្ថានីយទទួលល្បីល្បីដូចជា Sky Sport ដូចជា ESPN ដូចជា BBC បាទអ្នកខ្លះក៏គេនិយាយចឹងដូចគ្នាដែរបាទគេថា Man U បាត់បង់នៅទម្រង់លេង identity របស់ក្លឹបហើយក៏កំពុងស្វែងរកមកវិញបាទការបាត់បង់ identity នេះគឺពិបាកណាស់បាទពិបាកណាស់កំពុងស្វែងរកមកវិញតកតងនឹងការដោះដូរកីឡាកររបស់ Man U អត់សូវជា បាទមានច្រើនទេបាទមានតែប៉ុណ្្នឹងខ្ញុំនិយាយមិញហើយនឹងទម្រង់លេងព្រោះខ្ញុំនិយាយនឹង reaction ទៅលើការលេងការពីយប់មិញបាទរបស់ menu បាទហើយរឿងកាវ៉ានីដូចខ្ញុំនិយាយគឺថា menu ចង់ឲ្យបន្តនៅទៀតហើយចាប់អារម្មណ៍ Denis Zakaria នៅខែមករានេះមានតែ2នាក់ទេមើលទៅដែលអាច menu តាក់ទងទិញយកហើយនឹងអាចចេញមាន3 4នាក់ Lingard Martial បាទមានបាទអាច Phil Jones បាទទៅក្រុមញូកាសលខ្ញុំនិយាយមិញហ្នឹង Phil Jones បាទអាចទៅញូកាសល ពីព្រោះញូកសលកំពុងត្រូវការកលាករហើយមានញូចាប់ដើមឡង់សេដៃលេងបាទ